ខ្ញុំលក្ខណាខ្ញុំបានសម្ដែងអំពីរឿងវិនិច្ឆ័យក្តីមួយទៀតដែលមិនបានពិចារណា នៅក្នុងតេសកនិបាតជាដកហ្នឹងក៏ជាប្រវត្តិរឿងរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទៀតហ្នឹង ក្នុងវិជាដក550ហ្នឹងជាដកណាក៏មាន ព្រះបរមពុរិស័ទដែរ550ជាដកទៀតព្រះបរមពុរិស័ទមានគ្រប់ទាំងអស់ពលគឺជាដកព្រះជាតិរបស់ព្រះអង្គក្នុងជាតិមុនមុនហ្នឹងហ្នឹងព្រះអង្គទ្រង់ត្រាស់សម្ដែងណា ដោយប្រារព្ធទៅលើរឿងរ៉ាវបច្ចុប្បន្នហ្នឹងនៅក្នុងទេជាដកមួយនេះឈ្មោះមណ្ឌពជាដកក្នុងព្រះអត្តកថាដូរឈ្មោះទៅជាទីបាយនៈជាដកកម្មហៈទីបាយនៈជាដកជាឈ្មោះរបស់ព្រះបរមពុរិស័កហ្នឹង ដោយប្រារព្ធទៅលើភិក្ខុលោកចង់សឹកដែរប៉ុន្តែមិនមែនព្រោះអាស្រ័យមេត្តគ្រាមទេភិក្ខុដែលចង់សឹកព្រោះអាស្រ័យមានសេចក្តីស្រឡាញ់ស្នេហា ទៅនៅ ក្នុងស្ត្រីណាណានោះក៏មានច្រើនណាស់ព្រះអង្គក៏ប្រារព្ធរឿងរបស់ព្រះអង្គពីជាតិមុនហ្នឹង តែធ្វើឲ្យភិក្ខុបានស្ដាប់ទៅមានចិត្តភ្លឺស្វាង បាន សម្រេចនៅលោកត្រៈសម្បត្តិតែនៅក្នុងបជាព្រះអង្គនេះដែលព្រះអង្គនឹងសម្ដែងក៏ប្រົບទៅលើភិក្ខុដែលចង់សឹកប៉ុន្តែមិនមែនព្រោះអាស្រ័យស្រឡាញ់ស្ត្រីណានោះទេព្រះអង្គអត់សុខ ក្នុងការប្រព្រឹត្តព្រមចរិយធម៌អញ្ចឹងទៅចង់ចាក់សិក្ខាបទក្នុងរឿងផ្សេងផ្សេងដល់អញ្ចឹងស័កព្រះមចារីបាននាំទៅគាត់ព្រះអង្គព្រះអង្គសាកសួរថាពិតមែនឬពិខុប្រកាសណាព្រះអង្គពិតមែនបណ្ឌិតពេកដើមបុះក្រៅពុទ្ធសាសនា មិនត្រេកអរនៅក្នុងការបួសរបស់ខ្លួននឹងពិតមែនប៉ុន្តែ មានការអត់ទ្រាំដើម្បីទប់ទល់នឹងចិត្តដែល មិនត្រេកអរនឹងការបួសហ្នឹងស្ថិតនៅរហូតអស់50ឆ្នាំជាងដោយអត់មានអ្នកណាដឹងថា អ្នកបួសនឹងមិនត្រេកអរនឹងព្រមចរិយធម៌ចង់ត្រឡប់មកគ្រប់គ្រងផ្ទះវិញឡើយនឹងប្រាប់តហ្នឹងចឹងទេណាណាគឺអ្នកបួសហ្នឹងជាតាបោះមិនគឺនរណាគឺព្រះអង្គនឹងឯងព្រះបរមពុរិស័ទហ្នឹងនឹងត្រេកអរនឹងការបួសបានតែ7ថ្ងៃទេទេរួចចាប់ពីនឹងមកអបសុកទៅទេទៅសោះ ចង់មកគ្រប់គ្រងផ្ទះវិញក៏ប៉ុន្តែត្រមទៀតហ្នឹងមូលហេតុអីបានជាត្រមអាហ្នឹងនៅក្នុងសាច់រឿងមានណាត្រមត្រមនៅរហូតដល់ជាង50ឆ្នាំបានដោយអ្នកណាក៏អត់ដឹងថាព្រះរបស់នឹងឯងអបសុខនឹងព្រមចរិយធម៌ដែរអីចាឥឡូវវិខោឯងបួសនៅក្នុងសំណាក់កថាគតដែលជាសាសនានាំសត្វឲ្យរួចផុតចាកទុកទៅបានណា ហ្នឹងមិនមែនបួសទៅតាមលទ្ធិអីក្រៅអំពីពុទ្ធសាសនាឯណាក្នុងពុទ្ធសាសនាជាសាសនាដែលមានធម៌វិន័យមានន័យយានិកៈធម៌ដឹកនាំឲ្យរួចផុតចាកទុក្ខហើយមានការអបសុខក្នុងព្រះមច្ចរិយៈធម៌សំដែងឲ្យគេដឹងទៅទៀតណោះអានឹងមិនសមគួរទេនឹងព្រះអង្គសំដែងអញ្ចឹងរួចទៅបាន ព្រះអង្គទ្រង់សម្ដែងណាព្រះអង្គសម្ដែងនៅនគរកៅសំពីនឹងព្រះជាកៅសំពិកៈការគ្រប់គ្រងរាជសម្បត្តិណានឹងហើយក្នុងកាលនោះមានកលបុត្រ2នាក់ជាអ្នកមានណាម្នាក់ម្នាក់មានទ្រព្យសម្បត្តិ80កោដនេះច្រើនណាស់ទៀត80កោដថាប៉ុណ្ណាច្រើនណាស់ ហើយនឿយណាយនឹងការគ្រប់គ្រងទ្រព្យសម្បត្តិហ្នឹងត្រូវរូវគ្នាធ្វើទានទានធ្វើទានធ្វើឲ្យអស់ទ្រព្យសម្បត្តិហ្នឹងដល់នេះចេញទៅបួសនៅលាដែនដីនៃព្រៃហែមពៀនទៅបួសទៅអត់បានសម្រាប់ឈានសមាបត្តិអីទេមួយឆ្នាំហើយមួយឆ្នាំទៀត2 3 4 5ឆ្នាំនៅ រហូត50ឆ្នាំនៅព្រៃហែមពៀនណាទៀតបរិភោគចំណីអាហារក្នុងព្រៃហ្នឹងទៅផ្លែឈើមើមឈើអីផ្សេងផ្សេងនៅបាន50ឆ្នាំក៏ក៏បានធ្វើដំណើរចូលមកក្នុងដែនកោសលដែនកោសលហ្នឹង ដៃក្បែរហ្នឹងដែលដើរចូលមកក្នុងនគរហ្នឹងទៅក្នុងកាលនោះមានតបោះដែលជាព្រះបរមពុរិស័ទហ្នឹងឈ្មោះទីបាយណៈតបោះទីបាយណៈហ្នឹងមានសម្លាញ់នៅជាក្រហោះឈ្មោះមិនដប់ឈ្មោះមិនដប់ក្រហោះហ្នឹងហើយតបោះមួយអង្គទៀតដែលដែល ជាសម្លាញ់នឹងគ្នាហ្នឹងឈ្មោះមណ្ឌបដែរចឹងណាអញ្ចឹងមណ្ឌបមួយក្រហោះមួយទៀតមណ្ឌបតបោះណាហ្នឹងមណ្ឌបក្រហោះហ្នឹងជាមិត្តសម្លាញ់នឹងតបោះព្រះបរមពុរិស័ទណាឈ្មោះទីបាយណៈព្រះបរមពុរិស័ទក៏បានចូលមកកាន់ទេសសម្លាញ់ហ្នឹងទាំងពីរអង្គហ្នឹងហើយក៏បានទទួលការទំនុកបំរុង អំពីមិនដប់ក្រហោះនឹងឯងដប់ក្រហោះនឹងបានមកជាព្រះអានន្ទណាទៀតណាដប់នឹងមានភរិយាភរិយានឹងគឺឧបាសិកាវិសាខាអបាសិកាវិសាខាធ្លាប់ជាប្រពន្ធព្រះអានន្ទពីមុនហើយមានកូន ប្រុសមួយឈ្មោះយ៉ាញ់អតតៈនឹងបានមកជាព្រះរាហុល ព្រះរាហុលធ្លាប់ជាកូនព្រះអនន្តជាមួយនឹងបាសិកាវិសាខាជាតិមុនទៀតនឹងនៅបាន3 4វស្សាចឹងទៅក៏បានធ្វើដំណើរចេញមកលាមណ្ឌបកុហកហ្នឹងចេញមកទៅនៅក្នុង ព្រៃស្មសានព្រៃខ្មោចទៀតនៅក្នុងព្រៃខ្មោច ងួយចឹងទៅនៅយូរយូរទៅព្រះបរមពុរិស័ទហ្នឹងក៏នឹកដល់មណ្ឌបក្រហោះជាសម្លាញ់បានធ្វើដំណើរមកកាន់ទីឋានរបស់មណ្ឌបក្រហោះហ្នឹងហើយនៅមណ្ឌបតបោះឯណោះមណ្ឌបតបោះនៅមួយអង្គឯងអត់មកទេមិន បានជាសម្លាញ់អីជាមួយនឹងបណ្ដុកកុហកហ្នឹងទេណាតែថាដែលធ្លាប់នៅ3 4វសា ក្រោមការទំនុកបំរុងរបស់មណ្ឌបក្រហោះហ្នឹងក៏ដោយអាស្រ័យទីបាយណៈព្រះបរមពុរិស័ទដល់ទៅទីបាយណៈព្រះបរមពុរិស័ទមករកសម្លាញ់មណ្ឌបក្រហោះហ្នឹងមណ្ឌបតបោះក៏មិនមកនៅមួយអង្គឯងចឹងទៅទទួលពេលនោះមាន ចោលទៀតណាមានចោលនឹងចោលវាលួចអីវ៉ាន់ពីយប់លួចរបស់អ្នកស្រុកណាចឹងរបស់អ្នកស្រុកមកទៅរត់ចូលមកក្នុងព្រៃខ្មោចហ្នឹងហើយទៅខ្លាចខ្លាចឯនេះខ្លាចឯនោះយកទ្រព្យសម្បត្តិហ្នឹងទៅ លាក់ទុកនៅកន្លែងមិនដុកបាបោះហ្នឹងរួចព្រលឹមឡើងស្អែកឡើងអ្នកស្រុកនិងអ្នកបញ្ញាធัวហ្នឹងគេតាមដានជើងចោលមកឃើញមិនដុករបស់ហ្នឹងគេចោលថាចោលយើចេដែលកោងនេះកំហូច ហ្នឹងពេលយប់ធ្វើចោលពេលថ្ងៃនៅធ្វើឯងអ្នកបួសឯងស្លៀកពាក់អ្នកបួសចាប់យកទៅថ្វាយព្រះរាជាណាព្រះរាជានឹងអត់ដឹងថាបានមកជាអ្នកណាទេព្រះអង្គអត់មានសរជាតិទេថ្វាយព្រះរាជាព្រះរាជាថាអើចោលហើយយកវាទៅដោតទៅអញ្ចឹងពួករាជបរោះហ្នឹងក៏ចាប់មណ្ឌបតបោះយកមក ម្ដុំត្រីស្មាក់សានឹងដែរទាំងទៅខ្មោចនឹងដែរកាប់ឈើយកទៅដោតមុនបងឈើកគីចឹងណាធំយកទៅដោតដោតចាក់វាអត់ចូលចឹងសម្រួចឈើកគីចាក់អត់ចូលសាច់នឹងស្វិតចាក់មិនចូលហ្មងហើយមិនចូលយកឈើស្ដៅវិញកាប់ឈើស្ដៅមកចាក់មិនចូលទៀតអញ្ចឹងចាប់ចែងអត្តយុដែកមិនដែរឈ្នះដែកទេ ដៃចាក់អត់ចូលទៀតអញ្ចឹងមិនដប់របស់នឹងចារណាមើលមិនអញ្ចឹងដល់ចារណាក្នុងពេលហ្នឹងស្រាប់តែកើតញាណពិចារណារលឹកជាតិបានទៀតរលឹកជាតិបានទៅឃើញបុព្វកម្មបុព្វកម្មរបស់ខ្លួនលោកកាលពីនោះកូនជាងឈើជាងឈើហ្នឹងខ្លួនឯងកូនជាងឈើហ្នឹង ណាមណ្ឌបតាបោះហ្នឹងបានមកជាព្រះសិរីបុត្រទេទៀតណាបានមកជាព្រះសិរីបុត្រក្នុងកាលហ្នឹងកូនជាងឈើនៅលេងលេងទៅទៅចាប់រុយណាចាប់រុយយកទៅដោតនឹងបលាបលារលួសដើមរលួសយើងមានបលាកបុកកបុកកបុកណាហ្នឹងរលួសហ្នឹងដើមហ្នឹងណា យកចាប់រុយហ្នឹងយកទៅដោតនឹងបន្លារលួសហ្នឹងដល់អញ្ចឹងទៅនឹកបានដឹងថាអបបកម្មរបស់យើងដោតដោតប្រកួតរុយចាប់នឹងបន្លារលួសអញ្ចឹងបានប្រាប់ពួករាជបរោះថាបើឯងណែឯងត្រូវការដោតយើងអញ្ចឹងកាប់ ដើមរលួសខ្ញុំមកដោតមកបានចូលប្រតិយហ្នឹងគេធ្វើតាមគេធ្វើតាមមានន័យដោតលុះដោតកាប់ស្មេកលុះមួយពោះជីកកប់ដីទៅដោតតបោះហ្នឹងនៅលើចុងសម្រួចហ្នឹងហូរឈាមអាហារមកដល់ពេលទីបាយណៈព្រះបរមពុរិស័ទនឹករកមិនដប់តបោះហ្នឹងធ្វើដំណើរមកលឺដំណឹងអញ្ចឹងលឺដំណឹងដើរចូលទៅកន្លែងហ្នឹង ស្រាវចូលទៅថាសម្លាញ់សម្លាញ់បានធ្វើខុសឬអត់ទេខ្ញុំមិនណាអត់មានបានធ្វើខុសអីទេសួរតែប៉ុណ្ណឹងដឹងជឿណាជឿគ្នាមិត្តសម្លាញ់តាំងពីនៅក្មេងមកជឿហើយអញ្ចឹងដែលគេចាប់ដោតសម្លាញ់ឯងអញ្ចឹងខឹងគេទេអត់ទេអ្នកចាប់ខ្ញុំកណាស្ដីបរិជាបង្កប់ឲ្យគេដោត ខ្ញុំមិនណានឹងខ្ញុំណាអត់មានសេចក្តីក្រោធនឹងគេផងតែអញ្ចឹងព្រះបរមពុរិស័ទពីបាយណៈថាអញ្ជើញនឹងយកអ្នកដែលមានសិលជាមលុកដើម្បីសេចក្តីសុខរបស់យើងរួចទៅក៏បានទៅអង្គុយផ្អែកនឹងអាមេជរលួសហ្នឹងទៀតថាយកយកមលុកអ្នកមានសិល ឈាមមកលុបនៃសេចក្តីសុខរបស់យើងទៅអង្គុយផ្អែកនេះឈាមស្រក់មកលើខ្លួនដល់ស្រក់ដល់វាយូរទៅកកទៅខ្មៅឈាមហ្នឹងទៅមានឈ្មោះថាកណ្ណហៈទីបាយណៈក្រោយមកទៀតហ្នឹងព្រះបរមពុទ្ធសាសហ្នឹងហ្នឹងយកយកអ្នកមានសិលទៅអ្នកមានសិលដែលមិនមានសេចក្តីក្រោតនឹងនឹងគេធ្វើអញ្ចឹងហើយខ្លួនឯងអត់ខុសណាទាំងហ្នឹងអឺ យកមកធ្វើជាមលុបគុយផ្អែកចឹងទៅបានពូរាជបរោះឃើញចឹងក្រាបទូលព្រះរាជាព្រះរាជាគិតថាយេអញអត់បានពិចារណាបង្កប់ឲ្យគេធ្វើអញ្ចឹងក៏បានយាងមកជាមួយនឹងអាមាត្យហ្នឹងហើយសាកសួរព្រះបរមពុរិស័ទទៅសាកសួរទៅថា មិនក៏បានជាមកនៅក្រោមសំណក់ឈាមអញ្ចឹងព្រះបរមពុរិស័ទថាមលុបរបស់អ្នកមានសិលជាសេចក្តីសុខរបស់អាត្មាហើយព្រះជាឲ្យគេធ្វើអញ្ចឹងបានដឹងថាតបោះជាសម្លាញ់នៃអាត្មានឹងឯងខុសណែនឬអត់ទេហីអាត្មាមិនបានចារណាផងដូចគេថាចោលក៏ឲ្យគេយកមកដោតអញ្ចឹងទៅបានបរមពុរិស័ទថាណែអ្នក គ្រប់គ្រងផ្ទះខ្ជិលអត់ល្អឯងអ្នកបួសមិនសង្រួមមិនល្អឯងហើយព្រះជាសម្រាប់រាជកិច្ចអត់ពិចារណាជាមុនអត់ល្អឯងហើយបណ្ឌិតមានសេចក្តីក្រោតមិនល្អដែរទូមានព្រះជាព្រះជាឲ្យគេនាំមិនដប់តបោះនឹងដកដកដកអត់រួចទេដកអត់រួច ដោតចូលដល់ដកអត់រួចដល់អត់រួចមិនដឹកតបថាបើព្រះជាឲ្យជីវិតអាត្មាហើយឲ្យគេចូលរណាមកអាឲ្យស្មើនឹងសាច់មកអាដែលចូលទៅក្នុងសាច់ហ្នឹងដកអត់រួចអាបាត់ទៅអាអាចុងស្រួចរលួសនៅក្នុងសាច់ហ្នឹងរហូតមកទៀតមកអំពីក្នុងការនោះយករុយទៅដោតនឹងអាបលារលួសនោះវាបាក់បលារលួសនៅក្នុងរុយហ្នឹងរុយវាអត់ងាប់ អញ្ចឹងទៅមិនដប់តបហ្នឹងក៏អត់ងាប់ដែរហើយវាជាប់អាឈើហ្នឹងក្នុងខ្លួនហ្នឹងបានទៅកាន់កន្លែងព្រះជា ព្រះបរមពុរិស័ទកណ្ហៈទីបាយនៈព្យាបាលបុស្សហ្នឹងអញ្ចឹងទៅឈើនៅក្នុងហ្នឹងទៅឈើមេឃរលួសហ្នឹងកម្មហ្នឹងវាចេះឲ្យមកដូចគ្នាណាស់ទៀតគ្រាន់តែធ្វើជាមួយរុយទៅមកអញ្ចឹងណាតែត្រង់តែយើងលេងជាមួយសិតតែមនុស្សសិតតែអីអញ្ចឹង នឹងបានថាកម្មវាអាកំបាំងណារួចទៅនៅនឹងទៅនៅក្នុងការទំនុកម្រងរបស់ព្រះជាព្រះជាសូមខមាទោសរបស់ទាំងពីរនាក់ណាបានកណ្ហតិបាយណៈហ្នឹងក៏បានធ្វើដំណើរមកកាន់មណ្ឌបក្រហោះជាសម្លាញ់មួយអង្គឯងមណ្ឌបក្រហោះហ្នឹងសាកសួរអំពីមណ្ឌបតបោះ ណាមិនលុបតបោះហ្នឹងសពគ្រប់ចឹងទៅបានដឹងបានដឹងចឹងទៅក្នុងកាលនោះមិនដប់ក្រហោះនឹងភិយានឹងកូននឹងឯងនាំគ្នាទៅកាន់អាស្រមរបស់កណ្ហតិបាយណៈនោះណានៅនឹងដីភូមិរបស់ខ្លួនហ្នឹងតែមានអាស្រមផ្សេងណាមិនមែនមកនៅច្បុកច្បល់ក្នុងផ្ទះទេហ្នឹងហើយ កូតហ្នឹងរត់លេងទៀតព្រះរាហុលក្នុងកាលនោះរត់លេងលេងអាបូលក្នុងពមៀលចុះពមៀលឡើងវាទៅចូលរូងពោះនឹងកបោកមួយនៅចុងផ្លូវចង្ក្រមអាបូលហ្នឹងវាធ្លាក់ទៅចំក្បាលពោះពោះគេខឹងគេខឹងគេស្អីចឹងមកត្រូវក្បាលអញហើយដល់ចឹងកុមារហ្នឹងលូបដៃតាមយកអាកូនបូលពោះខំបរោយទៅសន្លប់នៅនឹងចុងផ្លូវចង្ក្រមហ្នឹង ពុកម្ដាយទៅយកកូនមកភ័យញាញោទៅដាក់កូននៅនឹងមុខព្រះតបនឹងសូមឲ្យជួយព្រោះធម្មតាតបចេះមុនចេះឆ្នាំចេះអីជួយទេអាត្មាអត់ចេះអីទេមកបួសនេះអត់ចេះអីទេហើយណាមួយអ្នកបួសអត់ត្រូវធ្វើពេទ្យផងបានបិតារបស់កូននឹងមិនដុកក្រហោះនឹងថាអញ្ចឹងសូមឲ្យលោកម្ចាស់តាំងសច្ចៈវាចាផ្សាយមេត្តាទៅជួយកូន បានចឹងអាត្មាធ្វើបានហើយក៏បាន តាំងសច្ចវាចាថាអាត្មាមកបួសនេះត្រេកអរនឹងនឹងការបួសត្រេកអរនឹងព្រមចក្រនិយធម៌បាន7ថ្ងៃយេរហូតមករហូតមក50ឆ្នាំថ្លៃមកនេះជាង50ឆ្នាំហើយនៅអាត្មាអត់ត្រេកអរអីទេប៉ុន្តែអាត្មា ទ្រាំនៅបានទុកទល់នឹងចិត្តបានទាំងអ្នកដតីណាក៏អត់ដឹងថាអាត្មាមិនត្រេកអរនឹងព្រមចយៈធัวដែរដោយសច្ចវិជានេះសូមសេរីសួស្តីកើតមានដល់ញាញតតកុមារពឹសវាខ្ជិះចេញចឹងខ្ជិះចេញបានខ្លះខាងលើធ្វើឲ្យអាខាងលើនោះវាធូរទៅញាញកុមារបើកភ្នែកបានមើលឃើញម៉ែហាមាត់ហើយម៉ែមួយម៉ាត់ប៉ុណ្ណឹងបិទភ្នែកទៅទៀតព្រះបរមពុរស័ព្ទថាកម្លាំង របស់អាត្មាមានតែប៉ុណ្្នឹងឯងចឹងមានតែប៉ុណ្្នឹងឯងចឹងសូមឲ្យអ្នកជាបៃតានឹងប្រកាសសច្ចវេចាទៅបានមិនដុកក្រហោះនឹងឯងក៏បានតាំងសច្ចវេចាថាខ្ញុំទទួលសមណៈព្រាម ទទួលដោយចិត្តមិនជ្រះថ្លាដែលសមណៈព្រាមមកផ្ទះនឹងផ្ទះរបស់មិនដុកនឹងទៅ មនុស្សកុហកហ្នឹងមានសំណាក់ព្រាមមកគឺគឺគឺដូចស្រះទឹកខែប្រាំងដែលមនុស្សសត្វគេចោះទៅរស់អញ្ចឹងណាប៉ុន្តែមិនដប់ក៏ហប់បានប្រកាសថាខ្ញុំអត់មានសេចក្តី ត្រេកអររីករាយនឹងទទួលពួកសាមណៈព្រាមទាំងអស់នោះទេហើយក្នុងការដែលខ្ញុំបានធ្វើទានឲ្យដល់ពួកសាមណៈព្រាមនឹងក៏អត់មានសេចក្តីជ្រះថ្លាអត់ជឿក្នុងការឲ្យទាននឹងទេ ប៉ុន្តែខ្ញុំធ្វើបានរហូតមកដោយអត់មានណាដឹងថាខ្ញុំនឹងមិនរាក់ទាក់ក្នុងការទទួលមិនត្រេកអរក្នុងការធ្វើតែខ្ញុំទទួលខ្ញុំធ្វើដោយមិនពេញចិត្តនេះឯងអត់មានណា ដឹងរហូតមកដោយសច្ចវាចាហ្នឹងសូមឲ្យសេរីសុស្ដីកើតមានដល់យ៉ាងចាត់តតកមាជាកូនប៉ុន្តែពឹសវាខ្ជិះចេញអាកដាខ្លួនមកទៀតប៉ុន្តែ នៅឈោអីអត់តាន់បានទេណាពឹសនឹងខ្លាំងណាស់នៅមកខាងក្រោមទៀតនៅមកខាងក្រោមណារួចទៅបានប្តីនឹងប្រាប់ប្រពន្ធដែលបានមកជាបាសិកាវិសាខាហ្នឹងប្រាប់ប្រពន្ធនឹងប្រាប់ថាសូមឲ្យនាងតាំងពាក្យសច្ចៈពោឡើងជួយកូនទៅហ្នឹង ខ្ញុំខ្ញុំមានពាក្យដែលមិនសមរម្យតលតែអ្នកជាប្តីទៅឲ្យឆ្ងាយតិចទៅបានខ្ញុំថាបានបែរថាអត់ទេថាទៅថាទៅថាមិនក៏ថាទៅដើម្បីជួយកូនបាទអញ្ចឹងខ្ញុំខ្ញុំថាអាសេរពឹសដែលខំកូននឹងមិនជាទីស្រឡាញ់នៃខ្ញុំក្នុងថ្ងៃនេះមែនប៉ុន្តែ អ្នកជាស្វាមីជាមួយនឹងអសេរពឹសនឹងអត់ខុសគ្នាទេតាំងពីខ្ញុំមកនៅជាមួយខ្ញុំអត់ស្រឡាញ់អ្នកដូចអសេរពឹសនឹងអញ្ចឹងប៉ុន្តែខ្ញុំធ្វើមិនឲ្យអ្នកដឹងធ្វើដូចជាខ្ញុំស្រឡាញ់អ្នកអញ្ចឹងអ្នកក៏មិនដែលដឹងថាខ្ញុំនឹងស្អប់អ្នកជាស្វាមីដោយអសេរពឹសដោយសច្ចៈវាចានឹងសូមឲ្យកូនមានសេរីសុខសដី ពឹកខ្ជាក់ចេញអស់ទាំងក្រោកឈររត់លេងទៀតបើយ៉ាងចឹងណាហ្នឹងបានជាទៅសบายចិត្តហើយបានមិនដុកកុហកហ្នឹងបានសួរទៅព្រះបរមពោធិសត្វបើលោកម្ចាស់មិនត្រេកអរនឹងព្រះចរិយធัวនឹងចឹងមិនត្រេកអរសោះអញ្ចឹងហើយចេះតែទ្រាំនៅបានព្រោះ អ្នកបុស្សដែលនៅបានដោយការសម្រេចទៅដោយឈានសមាបត្តិនៅជាសុខប្រាសចាកកិលេសជាគ្រឿងរំខានហើយអ្នកដតីបើថាអបសុខហើយមិនអាចទ្រាំនៅបានទេរមែងត្រេកអរនឹងការគ្រប់គ្រងផ្ទះហើយហើយជាលោកម្ចាស់ចេះយ៉ាងម៉េចបានជាទ្រាំនៅបានដល់ទៅជាង50ឆ្នាំអញ្ចឹងបើអត់ត្រេកអរសោះបានព្រះបរមពុរិស័ទថា អ្នកដែលបួសហើយហើយចាកសិក្ខាបទត្រឡប់មកគ្រប់គ្រងផ្ទះវិញគឺជាមនុស្សលេះលោះយើងខ្លាចពាក្យនិន្ទារបស់មនុស្សទាំងឡាយហ្នឹងណាថាយើងនឹងឯងលះបង់ចោលនៅទ្រព្យសម្បត្តិហើយត្រឡប់មករកទ្រព្យសម្បត្តិវិញ ជាមនុស្សលេះលោះដូច្នេះយើងទប់ទល់ជាមួយនឹងចិត្ត ដែលមិនត្រេកអរនឹងព្រះមច្ចរិយធម៌នឹងបានរហូតមកនឹងដោយសារខ្លាចពាក្យគេនិន្ទានឹងឯងនឹងព្រះបរមពុរិស័ទនឹងសម្ដែងអញ្ចឹងទៀតដែលទ្រាំនៅបាននោះខ្លាចគេនិន្ទាថាជាមនុស្សលេះលោះហើយចុះអ្នកឯងវិញព្រះបរមពុរិស័ទសួរណាសួរទៅមណ្ឌបកុហកហ្នឹងថាមើលអ្នកវិញនោះ ធ្វើយ៉ាងម៉េចបានជាមិនត្រេកអរក្នុងការទទួលក្នុងការធ្វើទានហើយចេះតែធ្វើទៅបានរហូតមកនេះបបិទ្ធលោកម្ចាស់ខ្ញុំនឹងមានមេត្តាដេកដាមានជីដូនជីតារហូតមកគឺជាអ្នកប្រព្រឹត្តធ្វើនៅអំពើយ៉ាងនឹងឯងដោយសេចក្តីពេញចិត្តក្នុងការទទួលសាមណព្រាមនិងនៅក្នុងការឲ្យទានដោយជាអ្នកជឿនៅកម្មនិងផល ដល់អញ្ចឹងសំបីខ្ញុំចាស់នេះសំបីខ្ញុំនេះមិនមាន ចិត្តត្រេកអរក្នុងការទទួលសម្មណព្រាមមិនជឿកម្មនឹងផលប៉ុន្តែមិនធ្វើឲ្យខូចប្រពៃណីក្នុងតកូលនឹងមកទេព្រោះហេតុដូច្នេះដើម្បីរក្សាប្រពៃណីក្នុងវងត្រកូលគឺខ្ញុំ ខ្ញុំត្រូវតែធ្វើ ទៅតាមវងត្រកូលមកទោះជាមិន មិនពេញចិត្តមិនត្រេកអរមិនជឿកម្មផលនឹងក៏ដោយបានរួចចឹងទៅស្វាមីសួរទៅប្រពន្ធណាបើអ្នកបើនាងស្អប់ស្អប់យើងលឹងលឹងស្អប់ដោយអសេរពឹសអញ្ចឹងហើយចិត្តទៅនៅជាមួយយើងធ្វើ ធ្វើមិនឲ្យយើងដឹងទៅទៀតដូចជានៅជាមួយនឹងប្តីជាទីស្រឡាញ់អញ្ចឹងអានឹងមកពីអីទៅសួរទៅប្រពន្ធណាប្រពន្ធបានរៀបរាប់ប្រាប់ថាក្នុងតកូលរបស់ខ្ញុំម្ចាស់នេះតាំងពីដើមមកគឺអត់ដែលអ្នកណាបានប្តីមួយជាពីរតពិសតពះនោះទេ ហើយបើខ្ញុំមិនពេញចិត្តជាមួយអ្នកជាស្វាមីបែកទៅនឹងត្រូវបានអ្នកដតីជាប្តីទៀតវាខុសប្រពៃណីនៃវងតកូលរបស់ខ្ញុំដូច្នេះពិតមែនតែខ្ញុំមិនពេញចិត្តជាមួយនឹងអ្នកជាស្វាមីតែខ្ញុំត្រង់នៅបំរើអ្នកជាស្វាមីដូចជានៅជាមួយនឹងប្តីជាទីស្រឡាញ់ដោយរក្សាប្រពៃណីវងតកូលរបស់ ខ្ញុំនេះឯងប្រាប់ប្តីអញ្ចឹងណាខ្លាចពាក្យគេនិន្ទាជាអ្នកទំលាយទំនៀមទម្លាប់ប្រពៃណីក្នុងវងត្រកូលនឹងអាចនៅអញ្ចឹងទៅរួចទៅបានប្តីនឹងអើប្តីមិនតាន់ថាទេភិយាបានគិតថាយើងពោលពាក្យយ៉ាងនេះចំពោះមុខប្តីចំពោះលោកម្ចាស់ មិនសមរម្យសោះជាពាក្យដែលមិនជាទីពេញចិត្តសូមសូមខមាទោសខ្ញុំសូមខមាទោសនឹងអ្នកជាប្តីដែលខ្ញុំបានពោលពាក្យមិនគួរកັບបីក្នុងវេលាគ្រានេះបានប្តីនឹងពោលឡើងថាយើងមិនប្រកាន់ទោសនាងទេប៉ុន្តែសូមឲ្យតទៅនាងស្រឡាញ់ខ្ញុំជាប្តីផងចុះហើយខ្ញុំមិនប្រកាន់នឹងនាងទេខ្ញុំនឹងខំធ្វើល្អដល់នាង ជាភិជារួចទៅបានមិនដប់រហ័សនឹងឯងមិនដប់មិនដប់កុហកចឹងណាក្នុងពេលហ្នឹងបានព្រះបរមពុរិស័ទនឹងឯងណានិយាយប្រាប់មកនិយាយប្រាប់មកណាមិនដប់មិនដប់ឯងហ្នឹង ដែលបានស្វែងរកទ្រព្យសម្បត្តិហើយនឹងមានទ្រព្យសម្បត្តិពីម៉ែពីឪខំធ្វើទានហ្នឹងណាគួរតែឲ្យបានសម្រេចនៅគំនួបនច្រើនគឺអ្នកត្រូវត្រេកអរនឹងការទទួលសមណព្រាមហើយអ្នកត្រូវទៅជឿកម្មផលក្នុងការធ្វើហើយព្រះបរមពុរិស័ទនឹងក៏បានសម្ដែងអំពីមណ្ឌបតបោះដែលត្រូវត្រូវគេដោតនឹងឈើ រលួសណាវាមានបាបកម្មអីយ៉ាងម៉េចយ៉ាងម៉េចអីសំដែងរៀបរាប់អាការៈលក្ខណៈអញ្ចឹងទៅឲ្យមណ្ឌបកុហកហ្នឹងជឿមណ្ឌបកុហកហ្នឹងក៏ព្រមព្រមថាល្អហើយលោកម្ចាស់ចាប់ពីពេលនេះទៅខ្ញុំជឿកម្មផលខ្ញុំទទួលសាមណៈព្រាមដោយត្រេកអរប៉ុន្តែសូមឲ្យលោកម្ចាស់ណាកុំឲ្យអញ្ចឹងណាលោកម្ចាស់ហ្នឹងជា បដិគេហកៈដែលខ្ញុំខំទំនុកបំរុងអស់ច្រើនឆ្នាំមកហើយហើយមកធ្វើខ្លួនមិនត្រេកអរនឹងព្រះមច្ចរិយធម៌មិនសមនឹងការទំនុកបំរុងរបស់ខ្ញុំទេណាសូមសូមលោកម្ចាស់ត្រេកអរនឹងព្រះមច្ចរិយធម៌តទៅណាដាស់តឿនព្រះបរមពុរិស័ទវិញណាណាបាន ចាប់តាំងពីនឹងមកព្រះ រំពោធិសត្វក៏ត្រេកអរណាមានឧបនិស្ស័យណាមានឧបនិស្ស័យដល់ពេលហ្នឹងត្រូវត្រេកអរនឹងព្រះចរិយធម៌បានសម្រេចឈានទៅកាន់ព្រំលោកទៅណាចឹងហើយមិនដប់ក្រហោះហ្នឹងក៏បានជ្រះថ្លាក្នុងការទទួលសមណៈព្រាមហើយបានធ្វើទៀនដោយការជឿកម្មផលបាក់របស់កម្មហើយនាងជាព្រះយាស្រាប់ទៅឈប់ស្អប់ប្តីទៅទាំងហ្នឹងហ្នឹងបានសូមខមាទោស ពីមុនស្អប់ស្អប់វាមិនដឹងនិយាយចេញឲ្យគេដឹងវាចេះតែនៅស្អប់ទៅដល់និយាយចេញឲ្យដឹងដោយសារស្រឡាញ់កូនណាពជាដកនឹងមានចំណងជើងដាក់ថាអំណាចនៃការស្រឡាញ់បុត្រហ៊ាននិយាយពាក្យពិតថាស្អប់ប្តីដូចពោះមកអំពីចង់ជួយកូនស្រឡាញ់ស្រឡាញ់កូនហ្នឹងអញ្ចឹងក៏បានចាប់ពីនឹងមកស្រឡាញ់ប្តីប្តីធ្វើអីត្រូវចិត្តអញ្ចឹងទៅបានទឹកដីសុខរហូតមកអញ្ចឹងទៅ នឹងព្រះអង្គសម្ដែងទៅជាដកនឹងប្រកាសសច្ចធัวសពគ្រប់ទៅពិខុដែលចង់សឹកនឹងបានសម្រេចសតាបតិផលឈប់ឈប់ចង់សឹកហើយតែនឹងបានសម្ដែងសតាបតិផលទៅនៅរហូតហើយនឹងក្នុងសេចក្តីនេះគឺមានជារឿងរ៉ាវដើម្បីយើង សិក្សាទៅណាមួយរឿងកម្មនិងផលវិបាករបស់កម្មណាមួយការប្រព្រឹត្តព្រះមច្ឆរិយធម៌នៅក្នុងពុទ្ធសាសនាចឹងដែលមានធម៌វិន័យសម្រាប់ដឹកនាំឲ្យរួចផុតចាកទុក្ខនឹងគឺព្រះធម៌ក្នុងវិជាដកនឹងរំលឹកឲ្យមានសេចក្តីត្រេកអរអត់មានអ្វីល្អវិសេសវិសាលជាងព្រះមច្ឆរិយធម៌ក្នុងពុទ្ធសាសនានេះទេហើយណាមួយជាបដិគេហកៈរបស់ ក្រហោះទាំងឡាយជាបដិគេហកៈរបស់បាសកបាសិកាគួរតែ ត្រេកអរនឹងព្រះមច្ឆរិយធម៌ពាក្យតែត្រេកអរក្នុងទីនេះគឺប្រព្រឹត្តឲ្យបាន ល្អតាមធម៌តាមវិន័យនឹងឯងហើយភិយាស្វាមីក៏រស់នៅដោយសេចក្តីស្រឡាញ់គ្នាជាភិយាស្វាមីប៉ុណ្ណឹងទាំងសូមអនុ